ក្តៅស្លឹកត្រចៀកពេកបឺតដាក់មួយប្រៅពេលកាតិកហ៊ានបោះពាកមើលងាយទាំងម៉ូថាតារាស្រីទាំងម៉ូបានចាក់ចែងយ៉ាងគួរឲ្យស្រណោះពីលោកមួយនេះទៅ ប្រហែលជា3ខែទៅហើយតែនាងបានខ្លាយជាការចងចាំរបស់មហាជនយ៉ាងណាមិញរឿងក្តីក្តាំរបស់នាងក៏នៅតែមិនទាន់បានស្ងប់ដូចគ្នា ដោយនៅតែមានមហាជនជាច្រើន ចេញមុខមកទម្លាយផុសតាងក៏ដូចជារឿងនេះនោះ ជាច្រើនមិនដាច់ឡើយជាពិសេសថ្មី ថ្មីនេះ មាន Facebook Page មួយក៏បានទម្លាយសម្ដីចុងក្រោយរបស់សង្សារតេងម៉ូជាមួយនឹងកាតិកនៅថ្ងៃរោគនាងកណ្ដាលទន្លេឃើញទៀតផងកណនី Page មួយនោះបានផុសជាវីដេអូសម្ដីរបស់បឺតរៀបរាប់ពីការសន្ទនារបស់ខ្លួន ជាមួយនឹងកាតិកថា នៅថ្ងៃរកឃើញតេងម៉ូគឺជាថ្ងៃដែលលោកបាននិយាយគ្នាជាមួយនឹងកាតិក ជាលើកចុងក្រោយដោយលោកបានបន្ទោសនាងថាហេតុអ្វីបានជាមិនមើលថែតេងម៉ូផងហេតុអ្វីបានជាបណ្ដោយឲ្យមានរឿងបែបនេះ កាតិកក៏បោះសម្ដីមកវិញយ៉ាងហួសចិត្តថាមើលថែយ៉ាងម៉េចតេងម៉ូមិនមែនជាក្មេងអាយុ2 3ឆ្នាំទេ ហើយនាងក៏ចង់អង្គុយថតរូបសប្បាយសប្បាយលើទូកខ្លួនឯងដែរ ហេតុអីចាំបាច់ត្រូវតាមមើលនាងនោះ បើតបានបន្តថាសម្ដីទាំងនេះរបស់កាតិកបានធ្វើឲ្យលោកឆ្អែតខ្លាំងមិនចង់ឃើញមុខមិនចង់និយាយជាមួយនាងទៀតឡើយហើយលោកក៏បានតបទៅវិញដែរថាវាមិនតាក់ទងជាមួយនឹងក្មេងអាយុ2 3ឆ្នាំស្អីនោះទេ វាតាក់ទងត្រង់ថាតើគួរតែមើលថែមិត្តភ័ក្តិយ៉ាងណាមើលថែបានល្អឬអត់ចំណែកក្មេងក៏មិនចាំបាច់តាមមើលគេ24ម៉ោងនោះដែរ វាមិនត្រូវនោះទេ ហើយលើសពីនេះលោកក៏ចង់សង្កត់ន័យថានាងគឺជាអ្នកចាត់ការរបស់តេងម៉ូហើយពេលនោះលោកថែមទាំងជេរនាងមួយម៉ាត់យ៉ាងហួសចិត្តទៀតផង មហាជនអ្នកគ្រប់គ្រងក៏ហួសចិត្តមិនចាញ់គ្នានោះទេ ពេលដែលបានដឹងពីព័ត៌មានទាំងនេះហើយគេសឹងតែមិននឹកស្មានថាកតិកហ៊ានពោលពាក្យបែបនេះឡើយចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។